ឲ្យយ៉ាងម៉េចហ่าឲ្យគេមើលដឹងថាអស់ស៊ីហេម៉េចតដេខ្លាំងហ្នឹងមែនទេហ៎គាត់តែបួលនិយាយទៅដើមមុនណា

ដើរយ៉ាងម៉េចហ่ะឲ្យគេមើលដឹងថាអស់ស៊ីហើយមិនទៅដេកខ្លាំងហ្នឹងមែនទេហ៎គាត់9និយាយទៅ Hey, uh. Hey, hey, hey, hey, hey. Mùi mà nhỏ xin đấy nè ឲ្យវាភ័យអាមួយមិញអស់ស៊ីននេះណា DJ is so funky. DJ is so funky. This DJ is so funky. DJ is so funky. ladies and gentlemen, please welcome to Mr. DJ, South Paul. Thank you. Ladies and gentlemen, and welcome to Mr. DJ, so-called, and the Mix. そうだ気持ちそう random DJ so Portland.